ចិត្តរៀបការនឹងកូនអ្នកមានគេជាមនុស្សល្អឬ ចិត្តស្ងប់មិនស្ដាយក្រោយសោះដែលស្រលាញ់បងតែស្ដាយមិនបានតែទូមិនបានស្ទួនជាគូនឹងគ្នាតែបើថ្ងៃក្រោយគេធ្វើអស់បងវេទនីនឹងអូនផងគុំនេះព្រោះទ្រូងកំព្រានៅតែចាំ ក្រចិត្តស្ងមិនស្ដាយក្រោយស្ងដែលស្រឡាញ់